ដើរត្រូវសំខាន់តលតែបានយល់យល់ស្ដាប់ត្រូវយល់ត្រូវចាំមិនថាចំណេះដឹងនៅក្នុងលោកនេះទោះបីចេះដល់ណាក៏ដោយជាលោកិយៈវិជាមិនអាចកាត់ផ្ដាច់នៅការយល់ខុសបានទេ ប៉ុន្តែសំខាន់បើអ្នកសិក្សាបានច្រើនហើយបែរមករៀនត្រូវចំមេគាពពុទ្ធវិញលឿនតែមកលឿនតែមកប៉ុន្តែជាអកុសល យើងទៅវាជាតែមិនចំទៅវាវាខុសច្រើនពេកដូចជា អ្នកលើកឡើង សួរចឹងថានៅតែជឿស្រោចទឹក នៅតែស្អីស្អីមិនបានគាត់ទៅជាអញ្ចឹងថាគាត់ទៅប៉ះតែអញ្ចឹងទៅវត្តគាត់ប៉ះតែអញ្ចឹងដូចអ្នកមកជួបអាត្មាខ្លះដំបងឡើយគាត់ថា ដល់មកអត់ឃើញលោកឲ្យអីបន្តិចខ្សែអីបន្តិចឬក៏សូត្រឲ្យបន្តិចគាត់ថាដឹងជួបលោកធ្វើអីឃើញទេបំណងរបស់គាត់ទៅដើម្បីតែអញ្ចឹងហ្នឹងអញ្ចឹងបានអាត្មារាល់ថ្ងៃនេះអាត្មា កំពុងចាប់ផ្ដើមរៀន counseling ដឹងរៀនបានចប់អត់ទេមើលដល់តែរៀនអាត្មាចេះតែអង្គុយគិតមើលគិតទៅការងារនេះការងាររបស់ពុទ្ធការងាររបស់ សាវករបស់ព្រះពុទ្ធត្រូវធ្វើជា ការងារជួយ សម្រាលសេចក្តី ទុក្ខរបស់មនុស្សដោយការពិភាក្សាប្រឹក្សាយោបល់ជាការងាររបស់លោកសង្ឃនឹងហ្មងព្រះពុទ្ធគឺបៃតាខុនសលីងនឹងហើយនេះប្រឹក្សាយោបល់មនុស្សមាន ទុក្ខធ្វើឲ្យមនុស្សបាត់សេចក្តីទុក្ខអីសពគ្រប់ហ្នឹង គេស្ដាប់រហូតតាំងពីមនុស្សចង់សម្លាប់ខ្លួនក៏អាចធ្វើឲ្យមនុស្សឡើងចង់សម្លាប់ខ្លួន ការងារគេមានទៅស្រោចទឹកអីគេនិយាយគេពយល់ស្ដាប់សំណួរគេទៅ feedback យ៉ាងម៉េចគឺត្រូវស្អីស្អីអាត្មាអាន ទៅវារៀងជក់ចិត្តដែរប៉ុន្តែចេះតែគិតថាតែការងារនេះវាសំតការងារលោកបើលើប្រសក់គេមានសាលារៀនអារឿងហ្នឹងប៉ុន្តែនៅតែមានកម្រិតអត់ធ្ងន់ដូចធัวធัวនៅបើនិយាយពី ល្អវាវាខណ្ឌឆើតវាអញ្ចឹងមិនអ្នករៀន counseling ខ្លះរៀនទៅស្គួតខ្លួនឯងដោយសារអីវារៀនរឿងតែដោះតែគេវាអត់ព្រមរៀនដោះខ្លួនឯងផងបើធัวមុននឹងដោះគេកើតដោះខ្លួនឯងអញ្ចឹងវាប្រច្រាស់គ្នាអញ្ចឹងអាត្មាមើល technique របស់ counseling counselor ហ្នឹងគឺ technique សឹងតែទាំងអស់ឲ្យរៀបចំខ្លួនដើម្បីតែគេ រៀបចំខ្លួនដើម្បីបញ្យល់គេចេះបញ្យល់ចេះបញ្យល់ចេះបញ្យល់ចេះបញ្យល់ចេះបញ្យល់ចេះប៉ុន្តែ train ម៉ាញខ្លួនឯងនេះអត់សូវមានទេអញ្ចឹងបាន counselor ខ្លះដល់ពេលយូរយូរទៅគាត់លក់ខ្លួនឯងដែរគិតរឿងគេពេកអីជាគិតថាការងារនេះជាការងាររបស់ពពុទ្ធការងាររបស់ អ្នកដើរតាមពពុទ្ធអ្នកជួយរបៀបអញ្ចឹងអញ្ចឹងឥឡូវប្រសក់គេទៅជាគេប្រើ logical system នឹង ល្អជាងយើងនេះទៅជាអាអា system ខ្មោចស្រោចទឹកស្រោចអីងឹតអស់លេងចឹងទៅហ្នឹងហើយហើយសួរថាធ្វើម៉េចឲ្យកត់កែនោះពិបាកឆ្លើយមួយម៉ាត់ថាអូកែយ៉ាងម៉េចបើគាត់មិនតន់យល់ថាធัวនឹងស្អីគេផងមានតែឲ្យរោពិធីណាឲ្យគាត់យល់ថាធัวនឹងជាស្អី បើយល់ទៅធ្វើជាស្អីនៅជឿអីជឿទៅអត់ខ្វល់ចង់ទៅធ្វើអីទៀតធ្វើប៉ិនវាយ៉ាប់តែមិនតន់យល់ឲ្យយកគាត់ទៅធ្វើអីអញ្ចឹងហើយមិនចម្លែកទេដល់ញាតិញោមយើងជឿតែរឿងអញ្ចឹងមិនចម្លែកព្រោះទៅវត្តទៅជួបតែរឿងហ្នឹងអានេះបើនិយាយពី អាត្មាជាពេទ្យនិយាយឲ្យគាត់ដើរតាមមេគាត្រូវអញ្ចឹងណាដូចចាក់ថ្នាំត្រូវបានមកបញ្ជុលទៅដល់ទៅជួបគេគេបន្ថែមមេរោគឲ្យបន្តិចទៅជួបនោះបន្ថែមមេរោគឲ្យបន្តិចបន្ថែមបន្ថែមមេរោគឲ្យបន្តិចសួរថាប្រហែលថ្ងៃបានមកជួបអ្នកនិយាយឲ្យតាមផ្លូវត្រូវបានម្ដងព្រោះថ្ងៃ គឺយកអាហ្នឹងវាទៅជាអាជីពទៅហើយរឿងសោតរឿងស្រោចទឹករឿងស្អីស្អីវាទៅជាអាជីពទៅហើយគេលះបង់មិនកើតអាហ្នឹងហើយវាមិនទៅខុសច្បាប់អីទៀតមានណាទៅដាក់ទោសដាក់តន់អីធ្វើចឹងបានលុយឆាប់នោះដល់និយាយ ត្រង់ត្រង់ដោយអាត្មាហ្នឹងមានណាអោយវាខឹងទៀតផងមានគ្រួសារមួយនៅអាមេរិក កូន5នាក់រៀនសិទ្ធិ Bachelor PhD ពន្យល់ពីអាខ្សែស្អីហ្នឹងឡើងពេញអស់បានថាអូអញ្ចឹងបានព្រះអង្គថាវិជាក្នុងលោកនេះគឺថោកទៀបហ្នឹងរឿងអីថោកទៀបមិនមែនទៅដល់ថ្នាក់ព្រមតនអីគឺថោកទៀបត្រង់ថានាំឲ្យមនុស្សជឿខុសវាមិន បាត់អារឿងជឿខុសហ្នឹងអឺពុទ្ធីលេងសំសួរអំពី ដោយម្ដេចហៅថាកល្យាណធម៌កល្យាណធម៌ធម៌ដែលធ្វើឲ្យល្អធម៌ល្អជាកល្យាណធម៌ដែលល្អហ្នឹងគឺកតញ្ញូមួយកតវេទីមួយក្នុងអត្តកត្រនិកាយទុក្កនិបាតមានសម្ដែងការដឹងគុណហើយនិងការតបគុណ Rani install furniture សាធុសាធុប្រគុណម្ចាស់ហេតុអ្វីបានជាជនជាជន ខ្មែរយើងចំណោម100នាក់មានអំបៅក្រហមអំបោះចងដៃ95នាក់ហើយតើវាជាកំហុសរបស់អ្នកណាអស់តែគ្នាយើងវាជឿផ្ដេសផ្ដាស់ទៅហើយអ្នកចងឲ្យគាត់បានលុយខ្លះទៅអាហ្នឹងវាធម្មតាអញ្ចឹងហើយគេគេអីបៃនឹងស្គរ អីអាត្មាដើរច្រើនមិនមែនព្រោះចង់ដើរព្រោះចង់ដឹងអាបោះក្រហមវាមិនមែនជាប្រពៃណីខ្មែរទៅទេបើចងទៅវាជាប្រពៃណីខ្មែរអាត្មាមិនថាតាមបើអានឹងដូចចិនផងហ៎រឿងបោះក្រហមបោះអីខ្មែរយើងមិនបោះសមបោះសីមាអីមកទៅប្រទេសចិនមិនងាយមានចិនណាពាក់អំបោះក្រហមឡើយ ទៅចិនមកសួរកាយហ្នឹងហើយទៅមួយថ្មមានញាតិញោមនៅ ពាក់មកក្រហមពីរបីនាក់ទៀតកាលនោះដល់ទៅមើលពួកចិនដើរមកវងមិនមែនឃើញបោះក្រហមមួយដល់សួរចិនពីរឿងបោះក្រហមហ្នឹងគេសើចថានឹងហួសសម័យគេលេងពាក់អីហ្នឹងស្រុកគេលេងពាក់យើងទៅជុះទៅពីគេអញ្ចឹងអាគេឈប់អីហ្នឹងនៅតែអញ្ចឹងទៀត នឹងធ្វើម៉េចទេចេះនិយាយចឹងទៅអាត្មាក៏មិនដឹងធ្វើម៉េចដែរឃើញអ្នកគ្រោះថ្នាក់ចរាចរណ៍កិនបែកក្បាលខ្ទេចក៏មិនបោះពេញតដៃអ្នកលងទឹកស្លាប់ក៏មិនបោះពេញតដៃមិនឃើញមិនបោះជួយអីផងប៉ុន្តែចង់ពាក់ទៀតក៏ពាក់ទៅហាមមិនស្ដាប់គ្រាន់តែជាសញ្ញាប្រាប់ថាលងងនឹងប៉ុណ្្នឹងឯងឥឡូវសំណុកសម្គាល់ដែរគាត់ថាយល់ធោះអត់ឃើញរបស់ក្រហមទេ បើថាអំបោះក្រហមពេញតដៃមានន័យថាអត់យល់នឹងឯងអានឹងសំណុកចំណាំដែរឥឡូវសញ្ញាសញ្ញា ថាអ្នកអត់យល់អ្នកអត់យល់ឲ្យតែឃើញអំបោះសអំបោះក្រហមនៅដៃដឹងតែអ្នកអត់យល់ធัวដែរសុខចន្ទ្រីសួរថាកណាមិនយល់ថាផ្ទះ ដែលមានអ្នកស្លាប់គេយកក្រណាត់ក្រហម ទៅគ្របកងម៉ានិងផ្លាកព្រលឹងជាដូនជាតាសើតតែជំនឿផ្ដេសផ្ដាស់ ម៉ែគ្រាន់តែ5តិចទៅគេធ្វើអាចារ្យបើគ្មានគ្មានក្បាច់ទេមិនស៊ីលុយបានច្រើននិយាយអស់ទៅក្បាច់នេះទៅធ្វើនេះផង ទៅធ្វើនោះផងទៅឲ្យឃើញថាការងារហ្នឹងដូចវាច្រើនណាស់ដូចវាហំណាស់ហ្នឹងវាស៊ីលុយបាន ទៅដល់និយាយប្រាប់ថងថងអនិច្ចំទុក្ខំអនត្តា ដូចអាត្មានិយាយហ្នឹងគ្មានណាឲ្យលុយទេហើយមនុស្សចូលចិត្តអាកលិចកលិចក្បាច់ក្បោអញ្ចឹងឯង និយាយត្រង់ត្រង់ហ្នឹងមិនជឿទេរហូតក៏ហក់ផ្សំហ្នឹងមិនជឿវិសុទ្ធហៀមមានសំណួរចង់សួរហេតុអ្វី នៅស្រុកខ្មែរមានព្រះសរីរុក្ខធាតុសរីរុក្ខធាតុមានរុក្ខច្រើនម្លេះនៅតាមវត្តមួយចំនួន ហើយ មាន កម្មវិធីបុណ្យហែពេញវត្តតើខុសឬត្រូវនៅអាត្មាគិតទៅច្រើនពេកដែរ មានសំណួរមួយទៀតឃើញនៅខេត្តតាកែវមានវត្តមួយប្រសង់ធ្វើពិធីបួងសួងសុំសេចក្តីសុខទូទាំងប្រទេសតើខុសឬត្រូវក៏មនុស្សសាមញ្ញធ្វើអាហ្នឹងវាល្មមណាដល់លោកធ្វើឲ្យបួងសួងហ្នឹងអ្នកកាន់ចកូតបាក់ទម្លាក់សមុទ្រទៅមកពាក្យថាសុំមានន័យថាវាអត់មានអាបួងសួងហ្នឹងគឺសួងអាអត់មាន ដូចបួងសួងនៅខ្ញុំចេះហោះអញ្ចឹងណាគឺតាមពិតវាមិនចេះហោះទេបើចេះហោះស្រាប់គេមិនបួងសួងឲ្យចេះហោះទេចាំទៅពាក្យថាបួងសួងសុំឲ្យចេះ មានន័យថាមនុស្សខ្វះហ្នឹងបួងសួងឲ្យបាននេះមានន័យថាខ្វះហ្នឹងបួងសួងអីខ្វះហ្នឹងខ្វះរហូតចិត្តបើមានបួងដែរទេហោសុំឲ្យបានប្រពន្ធមួយស្អាតចិត្តបើគេមានប្រពន្ធគេសុំទៀតទេថាអត់ទេ អញ្ចឹងអ្នកដែលបួងនឹងមិនដែលបានទេគឺខ្វះរហូតខ្វះដល់រហូតអ្នកបួងសួងគណាយល់ពីអវាទប្រពុតថាខ្លួនទីពឹងខ្លួនហេតុអ្វីបានប្រសងវត្តនោះនាំបរិស័ទសុំសេចក្តីសុខនឹងហើយដែលនាំបើកតបុក ភ្នំហ្នឹងពងនិយាយហ្នឹងអឺ to latex ពេលយើងឲ្យទៀនចំពោះអ្នកក្រជាងហើយពួកគាត់ ឲ្យរកស៊ីមានបានចុះហេតុអ្វីពួកគាត់មិនទៅជារក មិនសុំពួរបានផងខ្ញុំគិតទៅបើយើងរកបានគិតទៅបើយើងរកបានទេបើយើង មិនរៀនមិនចេះទេនេះមានន័យថាគាត់យល់ហើយពោសុផុន ខ្ញុំកណាបានស្ដាប់ពន្យល់របស់លោកម្ចាស់បានយល់ច្រើនហើយក៏លះ ចោលនៅជំនឿផ្ដេសផ្ដាស់របៀបដូចរបស់ដែលផ្កាប់ឲ្យផ្ងាភាសាធុហ្នឹងហើយពេលផ្កាប់ឲ្យផ្ងាទៅរស់នៅសុខសប្បាយខ្លួនឯងទៅអាត្មាមានទៅយកថ្លៃឈ្នួលឯងឃើញទេស្រួលទេអឺ Hello master can you teach meditation because the way you teach is more understand please mm. next step let's see កុណាឆ្ងល់ពាក្យថាចិត្តតាមចិត្តកាយតាមកាយវេទនាតាមវេទនាធម៌តាមធម៌អឺអានឹងនិយាយពីសតបដ្ឋាន បើកមើលបៃដកលេខ17មហាសតបដ្ឋានសោតសិនចាំ ឆ្ងល់ពាក្យថ្នាសួរបន្ថែមទៀតបរានពោញោមលេងនរិនបាទខានជួបយោពាក្យពិតរែងស្លែងចឹងហើយដូចគុណហ្នឹងហើយស្លែង ខ្លះទៅខ្ញុំថ្នាំបកែច្រើនល្វីងមកណា ក្នុងណាមានសំណួរនេះភិក្ខុអឺកន្តធម្មោគំភៈក្តីតើព្រះពុទ្ធអនាគតទុសវងនោះជាពិតដែរឬទេបើក្នុងគម្ពីរបត្រេបដកឬអរិកថាมันមានសោះឡើយអឺរឿងពិតមិនពិតហ្នឹងខ្ញុំកណែមិនដឹងដែរទេរឿងអនាគតតែអ្វីដែលដឹងគឺឥឡូវនេះឯង សូមគុណជួយផ្សាយពីសង្គមអូស្ត្រាលីផងទៅ តើរដ្ឋគេចិញ្ចឹមចាស់ចាស់យ៉ាងណា ពេទ្យគេយ៉ាងណាសូមគុណជួយផ្សាយបានតើចរាចរគេយ៉ាងណាដែរអឺនិយាយទៅថាយើងអួតគេកន្លែងខ្លះណាតែវាជាការពិតចាស់ចាស់ទៅ បានលុយរត់ជួយហើយនឹងទៅពេទ្យអត់អស់លុយទេហើយពេទ្យអត់អស់លុយហ្នឹងមិនមែនពេទ្យអត់ទេណាពេទ្យល្អអត់អស់លុយហ្នឹងមិនមែនតែចាស់ទេប្រជាជន គេពេញសិទ្ធហ្នឹងក៏អត់អស់លុយដែរដូចប្អូនអាត្មាចន្ទធីហ្នឹងគាត់បានត្រឹម permanent ហ្នឹងមិនតន់បានសញ្ជាតិអីផងទៅពេទ្យទៅវះទៅអីហ្នឹង អត់អស់លុយផងហ្នឹងហើយពេទ្យល្អដូចគ្នាហ្នឹងពេទ្យយកចិត្តទុកដាក់ស្អាត VIP ដូចគ្នាចរាចរវាគ្មានអីអស្ចារ្យទេគ្រាន់តែសំខាន់ គេឲ្យមនុស្សគោរពច្បាប់មនុស្សគោរពភ្លើងចរាចរអីមិនប្រសេកប្រសាច់ ហើយការផាកពីនៃគេអត់ចាំបាច់បលិសយកលុយទេតែខុសចូល record គេហើយបើយើងអត់ដឹងគេផ្ញើលិខិតមកឧទាហរណ៍កំណត់ឲ្យទៅបងហើយផាកពីនៃទៀតផាកដកពងទៀតហើយមិនបងតាមការកំណត់ លើសពេលវេលាថែមលុយទៀត ថែមនៅតែអត់យូរយូរអាចមានទោសជាប់គុកទៀតដល់អញ្ចឹងមនុស្សមានចាំបាយរត់គេចអីរត់មិនរួចទេហើយលុយមិនចូលកប៉ៅប៉ូលីសទេ គឺចូលទៅរត់ទៅមកប៉ុណ្ណឹងចានិយាយច្រើនតែឯងអួតទៀតហើយយើងក៏មិនបាច់ចាំធ្វើដូចគេអីដែរជំរះខ្លួនយើង ម្ដងតិចម្ដងតិចទៅយើងវាបាច់ប្រៀបធៀបអីទេដូចយើងមៀតយើងវាតូច ដូចអាធ្លាប់និយាយចឹងថារបស់នេះវាមានរាងស្អាតរបស់វារបស់នេះក៏មានរាងស្អាតរបស់វា យើងជំរះវាតាមរាងរបស់វា clean វាឲ្យទៅស្អាតទៅហើយស្រុកយើងអាគិតថាយើងអាចរស់នៅល្អជាងអូស្ត្រាលីទៀតបើសិនជាយើងរៀបចំត្រូវល្អជាងអូស្ត្រាលីល្អជាងអាមេរិកកាំងព្រោះអូស្ត្រាលីអាមេរិកកាំងវាមានតែ លក្ខណៈ humanity ហើយនឹងការគោរពច្បាប់អីប៉ុណ្ណឹងប៉ុន្តែបើសិនជាយើងយើងវាជាស្រុកដែលមានពពុទ្ធជាបរមគ្រូយើងនាំគ្នាកែប្រែមនុស្សពីអាមនុស្ស3ខាងដើមមនុស្សសង្សយ៉ាងមនុស្សអញ្ញាណังមនុស្សមិច្ឆាញ្ញាណัง តម្រង់ឲ្យមកនៅក្នុងសាមាញាណាវិញអាត្មាសឹងថាមិនតន់រៀបចំច្បាប់មនុស្សបានសុខមិនដឹងថាប្រទេសណាមកប្រៀបបានទេពួកនោះនេះខ្លាចច្បាប់ហ្នឹងប៉ុន្តែបើយល់ធម៌មនុស្សវាចេញពីក្នុងផ្សេងគ្នាហើយក៏ផ្សំជាមួយនឹងប្រទេសយើងអាកាសធាតុអីមិនណយផលល្អទៀត អូស្ត្រាលីណាទៅដូរអាមេរិកកាំងកាណាដាណាទៅដូរអាកាសធាតុស្រុកខ្មែរយើងធម្មជាតិត្រីអីណាចាំមកថាបើយើងកែប្រែអីឲ្យស្រួលតែបន្តិចហ្នឹងអាចថាវាสนุกរសជាងប្រទេសដែលយើងសរសើររាល់ថ្ងៃហ្នឹងទៀតហើយពីផ្លាកសញ្ញាស្អីស្អីគេយកចិត្តទុកដាក់បរិញ្ញាមនុស្សតាម ពីក្មេងពីក្មេងទៅហ្នឹងក្មេងៗគាត់មើលស្លាកសញ្ញាហ្នឹងគាត់ចេះដូចថាកាលញោមស្រីមកនេះទៅទទួលញោមស្រីហើយនៅកន្លែងចាក់សាំងគេអត់ឲ្យចុចទូរស័ព្ទគេអត់អត់ឲ្យជក់បារីអត់អីអីខ្លះនិយាយទូរស័ព្ទអីហ្នឹងអាត្មាកំពុងតែ check មើល baby ទូចហ្នឹងឧត្តមហ្នឹង កេះអាត្មាលពុកមើលអូនមើលអាត្មាបែរទៅ គឺយើងអត់ទៅផ្លាក no phone ប៉លិសផាកអញ្ចឹងចេះច្បាប់បន្តិចតិចតាំងពីក្មេងហ្នឹងទៅសម្រាមអីហ្នឹងអត់ចេះបោះចោលអញ្ចឹងវាកើតពីច្បាប់វាទៅជាទម្លាប់ដំបូងវាច្បាប់ក្រោយមកវាទៅជាទម្លាប់វាស្រួលអញ្ចឹងអឺ គឹមសាំងឆៃពីប្រទេសវៀតណាមព្រះសាធុតាមហាងលោកគ្រូហេតុអ្វីបានជាយើងកាន់ពុទ្ធសាសនាសួរយើងហ្នឹងណាគេខ្លះរាប់ថ្មបញ្ចូលដែរឬក៏យើងមិនអ្នកនឹងបញ្ជាក់ឲ្យច្បាស់សិនមកចាំថ្មឆ្លើយឬក៏ខ្លួនឯង ដូចអានិយាយពីខាងដើមអញ្ចឹងថាបើអាយល់ធម៌ពុទ្ធតាំងពីដើមមកពីមុនដែលមិនសូវយល់អាត្មា ទេសនាដំបូងឡើយក៏ចង់ឲ្យ តាគេធ្វើម៉េចឲ្យឲ្យប្រាប់កូនឲ្យកាន់ពុទ្ធសាសនាទេសនាប្រហែលជាជាង10ឆ្នាំមុនឬក៏ជិត20ឆ្នាំមុនគេតែប្រាប់ថាធ្វើម៉េចគីឡូវាវិនិច្ឆ័យទៅវាអស់អ្នកកាន់ពុទ្ធសាសនាព្រួយចឹងឯង តែរាល់ថ្ងៃនេះ honestly ថ្មអត់មានព្រួយថាឲ្យខ្លាចបាត់អ្នកកាន់ពុទ្ធសាសនាអស់អត់អត់ព្រួយអត់បារម្ភអត់លីងអ្វីដែលបារម្ភខ្លាចតែអ្នកកំពុងតែកាន់នឹងអត់យល់ដែលបារម្ភមែនទែនហ្នឹងគឺរឿងហ្នឹងពីព្រោះអីពុទ្ធសាសនានេះមិនមែនត្រូវបំផ្លាញដោយអ្នកមិនកាន់ពុទ្ធសាសនាឬក៏ដោយអ្នកកាន់សាសនាដទៃទេគឺបំផ្លាញដោយអ្នកកាន់ពុទ្ធសាសនាដែលមិនយល់មិនប្រតិបត្តិត្រូវនឹងតែម្ដង។ គុណសរណោរស់បុរីសួរថាចុះបើធ្វើ បាបដោយអចេតនាមិនបានតាំងចិត្តថាធ្វើ ទេហើយ នៅតែមានឈ្មោះថាមនុស្សអាក្រក់ទេឈ្មោះរឿងឈ្មោះគេឲ្យផ្សេងឈ្មោះ come from inside នេះផ្សេងឈ្មោះគេឲ្យមនុស្សល្អខ្លះក៏គេឲ្យថាអាក្រក់ដែរអានឹងគេឲ្យមិនប្រកបទេ ធ្វើបាបដោយចេតនាក្តីមិនចេតនាក្តីទោះបីធ្វើអាក្រក់សោះហ្នឹងក៏គេហៅមនុស្សល្អដែរអាហ្នឹងរឿងគេឲ្យប៉ុន្តែបើជាឈ្មោះកើតឡើងពីការប្រព្រឹត្តវិញព្រះអង្គសម្ដែងថាអត្តនាវកតាំងបាបាំងបុគ្គលធ្វើអាក្រក់ដោយខ្លួនឯងអត្តនាវសង្កលិសតិ គឺសៅมองដោយខ្លួនឯងគឺអាក្រក់ខ្លួនឯងហ្នឹងហើយមិនបាច់ហៅក៏វាអាក្រក់បាត់ហើយដល់យើងលូកលមួកខ្លួនឯងហ្នឹងប្រឡាក់ដៃខ្លួនឯងមិនបាច់ពីណាឃើញក៏វាប្រឡាក់បាត់ហើយអត្តនាអកតាំងបាបាំងបើយើង មិនធ្វើអាក្រក់ដោយខ្លួនឯងមិនធ្វើបាបដោយខ្លួនឯងអត្តនាវវិសេចតិបរិសុទ្ធក៏តែខ្លួនឯងយើងមិនលូកលមួកដោយខ្លួនយើងដៃវាអត់ប្រឡាក់ខ្លួនយើងហ្នឹងចង់ណាថាប្រឡាក់ថាទៅ សុទ្ធិអសុទ្ធិបរិសុទ្ធឬមិនបរិសុទ្ធបច្ចតាំងខ្លួនឯងទៅដឹងនិញោអញ្ញងវិសោទយេគ្មាននរណាម្នាក់ធ្វើឲ្យនរណាម្នាក់ទៀតបរិសុទ្ធស្អាតបានទេហ្នឹងហើយអាត្មានាងស្រី ប្រពុតជាពេទ្យប្រធរជាឆ្នាំផងសាធុត្រូវពន្លឺនៃជីវិត ខ្ញុំកណាមានចម្ងល់នៅពេលខ្ញុំកណាដើរទៅណាមកណាតែងសូត្រនមោ3ចប់និងពុទ្ធังសរណង្កឆាមិធម្មังសរណង្កឆាមិសង្ឃังសរណង្កឆាមិខ្ញុំសូមដល់ពុទ្ធពធព្រះសង្ឃជាទីពឹងទីរលឹកស្មារតីជីវិតពុំមានវត្ថុដតីពឹងរលឹកឡើយដោយ ខ្ញុំពោលនៅពាក្យសច្ចៈវិជ្ជានេះសូមឲ្យខ្ញុំបាននូវសេចក្តីសុខសេចក្តីចម្រើនសូមឲ្យសពសัตว์ទាំងអស់ដែលរស់នៅ ក្នុង31ភពនេះ ដល់នៅសេចក្តីសុខសេចក្តីចម្រើន តើពេលពលការពលរបស់ខ្ញុំនេះខុសឬត្រូវសូមលោកចាស់ក្រុមមេត្តាពន្យល់ការដែលយើងផ្សព្វផ្សាយចិត្តឲ្យ អ្នកដតីនឹងបានសេចក្តីសុខល្អហើយប៉ុន្តែសុំឲ្យខ្ញុំបាន សុខនេះអានឹងចង់សួរទៅវិញថាចុះបើ ស្រាប់តែសូត្រហើយអត់សុកនឹងយើងឈប់សូត្រទៅហើយម៉េចពងតែសូត្រចប់ហើយសូមខ្ញុំបានសុកដើរទៅជាពុបជើងខូចមេជើងបាត់អត់សុកសោះនឹងមិនដែរ ប៉ុន្តែយ៉ាងណាក៏យើងល្អជាងគំនិតហោះហើរទៅមើងងាយគេឬក៏គិតគំនុំគុំគួនអីព្រោះកាលណាយើងនឹកដល់គុណពុទ្ធពធសង្ឃហ្នឹងយើងវាមិនជាអាក្រក់អីទេចិត្តហ្នឹងប៉ុន្តែពេលយើងយើងយល់ថាការសូត្រហ្នឹងយើងបានសុខនេះហ្នឹងអាចចូលមិច្ឆាទិដ្ឋិបានសុខហ្នឹងថាឲ្យកុំឲ្យគេបៀតបៀនកុំឲ្យគេស្អីស្អីអីអញ្ចឹងទៅដល់ពេល បានទុកអាហ្នឹងវាខុសពីកន្លែងយើងចង់បាន ប៉ុន្តែបើយើងចិត្តផ្សាយចិត្តទៅឲ្យអ្នកដតីបានសុខឲ្យអ្នកដតីនឹងរស់នៅអីចឹងអានឹងជាការលក្ខណៈផ្សាយមេត្តាល្អវិញប៉ុន្តែគ្រាន់ថាកុំឲ្យ ត្រឹមតែសោតឲ្យចិត្តនឹងវាទៅមែនតែនសឹងថាមិនសោតអ្នកមោតស័កឬក៏ពុទ្ធធាំងផងចិត្តនឹងវាចង់តែអញ្ចឹងចង់តែអញ្ចឹងចង់ឲ្យតែគេបានសុខនឹងឯង ប៉ុន្តែដល់កាលណាដែលយើងយកទៅសូត្រពេកស្មើជាមើលញាតញោមរឿងបន្តិចបន្តិចនៅជុំវិញខ្លួនគាត់អត់អាចអនុគ្រោះគ្នាបាន ទេ តែមេពេលដែលគាត់សូត្រសូត្រធួខ្លីអត់ក៏អត់សុខចិត្តទេឧទាហរណ៍តែសូមជូនមគ្គផលមួយចុះចាស់បុរាណតែមកថាសូមជូនមគ្គផលចំពោះទៅដល់មេដាបេដាអឺគុណគ្រូឧបជាយាចាគុណញាតិកា7សន្តានគាត់មិនសុខចិត្តទេ7សន្តានហ្នឹងតិចសម្រាប់គាត់ គាត់ដាក់ដល់សង្សារវត្តញៀតក្នុងសង្សារវត្តឲ្យបានសុខឲ្យបានសុខប៉ុន្តែមនុស្សណាដែលគាត់ខឹងហើយគាត់មិនដែលអនុគ្រោះទេពាក្យតែញៀតក្នុងសង្សារវត្ត មានន័យតែឈប់រើហើយសត្រូវក៏ញៀតដែរប៉ុន្តែគាត់ខឹងអាត្មាអីគាត់មិនដែលអនុគ្រោះឲ្យផងគាត់នៅខឹងរហូតប៉ុន្តែសោតសោតអាហ្នឹងសោតកុហកខ្លួនឯងណាខឹងនៅនេះនៅនោះមិនចេះលើកលែងទោសឲ្យផងហ្នឹង អញ្ចឹងបានថា បើកាត់បន្ថយសោតយកមកគិតហើយធ្វើចិត្តនឹងឲ្យវាទលាយវិញអានឹងល្អមែនតើលីផេងតែសូមប្រគិនសំណួរតើការបួសសងគុណឪពុកម្ដាយមានន័យយ៉ាងណា ហើយសងគុណតាមវិធីណាសូមគុណចាស់គ្រូជាបញ្យលពាក្យថាបួសសងគុណនេះ មិនមែនជា បំណងរបស់ពពុទ្ធទេ ប្រពុតអត់មានមេរៀនណាប្រាប់ថាណែឯងត្រូវបួសសងគុណឪពុក សងគុណម្ដាយ no way អត់មានទេបើយើងយល់ថាបួសសងគុណឪពុកសងគុណម្ដាយចុះស្រីគ្នាបួសអត់បានហ្នឹងគិតមិនណាប្រពៃណីមួយហ្នឹងថាល្អក៏ដូចមិនល្អដូចលំអៀងពេកហ่ะបួសណែនសងគុណឪពុកបួសអះសងគុណម្ដាយបួសផឹកសងគុណឪពុកហើយចុះបើស្រីគ្នាបួសផឹកក៏មិនបានណែនក៏មិនបានអកតញ្ញូងាប់ហើយ ណាជួយគិតគ្នាមើលបួសមាន6 5អាក្រក់1ល្អនៅក្នុងលក្ខណៈនៃអ្នកបួសមួយឧបកិលេកាបួសលេងលេងទៅលេងលបែងនេះលបែងនោះ ទៅមានអីនៅស្ងាត់ស្ងាត់ហ្នឹងណា ទី2ឧបចិនការបួសចិញ្ចឹមជីវិតអះឧបជីវិកាបួសចិញ្ចឹមជីវិតនៅ ប្រសពបាក់រស់ស៊ីពេចបួសទៅចង្ហាន់ស្រាប់ឧបចិនការបួសសំទ្របឧបមួយហើយការបួសលងងអត់រៀនអីសោះចេះតែស្រោចទឹកហ្នឹងធោវិន័យមែនទេអត់ចេះហ្នឹងចូលឧបមួយហើយការ ហើយញាតិញោមឃើញលោកចេះសូត្រស្រោចទឹកនឹងចេះហើយឧបទូសិកាបុស្សបទុសាសនាបុស្សបទុសាសនាបុស្សបំផ្លាញហ្មងមានចេតនាបំផ្លាញហ្មងហើយបុស្សដែលត្រូវ គឺឧបនិស្សរណាឃើញទុកក្នុងសង្សារវដ្តឃើញជីវិតជាទុក្ខ ចូលមកបួសសិក្សារៀនសូត្រដើម្បីប្រតិបត្តិចិញ្ចាទុកអានេះតែមួយនឹងឯងដែលពុទ្ធសរអញ្ចឹងនៅក្នុងបួស6ហ្នឹងអត់មានឃើញបួសសងគុណអីផងព្រះអង្គសម្ដែងពីបួស6ហ្នឹងបួសអាក្រក់5បួសល្អមានតែមួយអញ្ចឹងបាច់ឆ្ងល់លោកធ្វើខុសធ្វើអីវាសំតែអញ្ចឹងគេលេះវាច្រើនមានតិចណាស់ដែលបួសត្រូវរៀនត្រូវនោះ ដូចពេលបួសទៅសន្យាជាមួយឧបជាថាម៉េចសពតុខនិសរណៈនៅពីអ្នកសច្ចៈករណថាយៈអិមង្កាសាវង្កហេតវាបពាជេធម្មងផន្តេអនុកម្មបង្ឧបាទិយៈណាសពតុខនិសរណៈបើពិតលោកម្ចាស់ដ៏ចម្រើនហើយសូមលោកម្ចាស់ទទួលយកនៅសម្ពុតការសាយៈពោះពេលហ្នឹងអ្នកបួសហ្នឹង យកសម្ពុតនឹងយកទៅកាន់អញ្ចឹងហើយសូត្រប្រាប់លោកថាសូមលោកម្ចាស់ទទួលយកនៅសម្ពុតកាសាវៈនេះដើម្បី បំបួសខ្ញុំកណាដើម្បីឲ្យខ្ញុំកណានឹងបានប្រតិបត្តិចិញ្ចាទុកអាហ្នឹងគោបំឡងបួសអញ្ចឹងតាមានណាទៅបួសសងគុណម៉ែសងគុណឪគ្មានទេពីព្រោះការតបគុណម៉ែគុណឪពពុតអត់មានរើសអ្នកបួសឬអត់បួសទេធ្វើបានដូចគ្នាធ្វើបានដូចគ្នាបើយើងគិតថាបួសសងគុណម៉ែសងគុណឪ ចុះអ្នកអត់បួសនឹងមិនហើយជាស្រីស្រីនោះមិនគ្នាមិនបានបួសនឹងវាមិនកំព្រាឯកាងាប់ហើយប៉ុន្តែក្រោយពេលដែលយើងបានចេះដឹងទៅយើងពយល់ដឹកនាំឪពុកម្ដាយអានោះវាក្នុងលក្ខណៈមួយ ដូចថាព្រះអង្គសម្ដែងមកកណាត់ទៀតថាការតបដល់ប្រពៃណាការតបគុណឪពុកម្ដាយ ព្រះអង្គលើកថាទោះបីជាមានទ្រព្យសម្បត្តិឲ្យរាជវាំងមួយទាំងមូលឲ្យនគរទាំងមូលបើប្រៀបជាមួយនឹងកូនដែលអាចដឹកនាំឪពុកម្ដាយឲ្យដើរផ្លូវត្រូវបានมันមានសទ្ធាឲ្យមានសទ្ធាมันមានសិលឲ្យមានសិលឲ្យយល់ត្រូវកុំឲ្យជឿតែប្រេះតែប្រដាស់ឲ្យមានពន្លឺក្នុងជីវិតបានណានោះទៅជាការតបដល់ប្រសើរក្រៃលែងជាងឲ្យសម្បត្តិប្រទេសមួយទៅគាត់ទៅទៀត អញ្ចឹងដល់ពេលលោកបួសទៅលោកចេះធัวអាដឹកនាំញោមបានទៅ អានឹងជាកន្លែងតបចុះទៅកុហកគេតបបានអត់ហ្នឹងថាបានដូចគ្នា ខ្វះអីដូចព្រះអង្គកើតសំបីតែជាឧបាសកចិញ្ចឹមមេដាបិតាអីក៏កូនកតញ្ញូខ្វះអីហើយមិនតបួសនឹងតបឯណា ខ្លាំងជួយទៅខ្លួនឯងមិនបានមកទៅជួយម៉ែឪអីបួស ក្រៃសាសនាទៀតសាមណេរសាយសឿលោកចាស់គ្រូខ្ញុំនៅសួរថាតើព្រះអរហន្តនៅពេលលោកបរិនិព្វានតើរូបកាយរបស់លោក មានក្លិនស្អុយឬទេហើយសំបីតំតនបរិនិព្វានក៏ស្អុយដូចតែគ្នាបែកញើសស្អុយដូចគ្នាហ្នឹងណារូបរាងកាយហ្នឹងកើតពីអាហាររូបពុទ្ធក៏ដោយ មើលដូចតែព្រះអង្គត្រាស់ជាមួយនឹងវគ្គលិមើល ព្រះអង្គថាមនាលវគ្គលិប្រយោជន៍ស្អីដែលអ្នកមកមើលរាងកាយស្អុយរបស់តថាគតនេះព្រះអង្គថាខ្លួនឯងព្រះអង្គស្អុយនឹងអីមិនបានស្អុយសួរថារូបនោះវាកើតពីស្អីកើតពីអាហារអាហារនោះវាផ្អូមអាហារទុកយូរទៅវាផ្អូមវាស្អុយបើរបស់កើតពីនឹងហ្នឹងអីរឿងអីវាមិនស្អុយហើយចុះមុំតអស់ជីវិតទៀតមិនស្អុយហ្មងស្អុយដូចតែគ្នាហ្នឹងណា ចឹងបានថាយល់ពីព្រះរហន្តមិនច្បាស់នឹងឲ្យតែគេថាព្រះរហន្តនឹងជឿមកទៅជឿយើងខ្មែរយើងឥឡូវសបោព្រះរហន្តទៀតហើយរហន្តលហាមពេញនឹងឯងអឺអឺកៅខួចអ្នកបន្ទេមានជ័យសួរថាតើចិត្តដីមានប៉ុន្មានយ៉ាង ចេតិយដែលព្រះអង្គសម្ដែងមាន3ទី1ហៅថាបរិភោគចេតិយចេតិយនឹងប្រែថារបស់ជាទីរលឹក ជាទីគោរពប៉ុន្តែយើងឥឡូវតែនិយាយចេតិយពាក់ព័ន្ធនឹងខ្មោចហ្នឹងឯងនិយាយចេតិយច្រើនព្រឺរបល់ខ្ញៀចថាមែនទេពាក្យថាចេតិយគឺរបស់ដែលជាទីរលឹក ជាអនុស្សាវរីយ៍ជារបស់គួរជាទីគោរពហត្ថចេតិយ ទីមួយហ្នឹងគឺបរិភោគចេតដីបរិភោគចេតដី មានន័យថារបស់ដែលព្រះអង្គធ្លាប់ប្រើប្រាស់ជាកុដជាតម្រងទឹកជាជីវរជាស្បង់ហង្ស័កស្អីស្អីដែលព្រះអង្គធ្លាប់ប្រើហ្នឹងណានៅពេលព្រះអង្គឲ្យទៅនរណាមួយ ទៅគេទុក ជាទីរលឹកជាទីគោរពរបស់គេហ្នឹងហៅថាបរិភោគចេតដីបរិភោគប្រែតែប្រើប្រាស់មិនលេប ទៅក្នុងទេ ហើយទី2ហៅថាឧទេសកចេតីឧទេសកចេតីគឺរូបតំណាងព្រះអង្គជាបដិមាជាគំនូអីហ្នឹងហើយពោធិព្រឹកអីហ្នឹងវាចូលក្នុង បរិភោចេតីហើយនឹងធាតចេតីគឺប្រធានព្រះអង្គហ្នឹង ជីវិតអ្នកល្អឥតអាក្រក់ត្រង់ណាសួរថាខ្ញុំណាចង់ដឹងថាបុគ្គលនិយាយដើម គេតើអ្នកនោះមានបាបអត់ពាក្យថានិយាយដើម ខ្មែរយើងច្រើននិយាយពីចេតនាមិនល្អបើគ្រាន់តែរៀបរាប់ពី បុគ្គលណាម្នាក់ដើម្បី ពន្យល់មនុស្សគេមិនហៅថានិយាយដើម ទេឧទាហរណ៍ថា ព្រះអង្គសម្ដែង ពីលក្ខណៈបុគ្គលពីលមានរឿងដូចជាបុគ្គលនេះធ្វើបុគ្គលនោះធ្វើ ដោយអាចិតនឹងវា អត់មានចេតនាអាក្រក់បំផ្លាញកិត្តិយសគេទេគ្រាន់តែលើកពីបុគ្គលនោះមកប្រាប់បុគ្គលនេះឲ្យយល់លក្ខណៈអញ្ចឹងមិនហៅថានិយាយដើមទេប៉ុន្តែនិយាយដើមវាជាលក្ខណៈបង្អាប់សបាយចិត្តនឹងឃើញគេខុសអញ្ចឹងទៅ ពង្រីកសេចក្តីអាក្រក់របស់គេឲ្យនៅក្នុងខ្មាស់គេកាន់តែច្រើនទៅ នឹងឲ្យគេដឹងរឿងអាក្រក់នៅនោះខំលាក់មិនក៏ដោយចេះតែនិយាយដល់ចេះនិយាយដោយមិនមានចេតនាជួយទេ ពាក្យនិយាយដើមអត់មានចេតនាជួយ គេទេ មាន តែ ពង្រីកសេចក្តីអាក្រក់របស់គេ នោះឲ្យច្រើនឡើងឲ្យគេខ្មាស់គេកាន់តែច្រើនឡើងអាហ្នឹងហៅថានិយាយដើមខ្សឹបខ្សៀវអីចឹងទៅអញ្ចឹងបើចេតនាអញ្ចឹងមានល្អស្អីចេតនាអាក្រក់ហ្នឹងអេចអូចខ្សឹបខ្សៀវនិយាយដើម កែវសំណាងសូមឲ្យអាត្មានឹងបកស្រាយថាមានបងប្អូនពីរនាក់រកលក់ដូរជាមួយគ្នា រួចខ្ញុំកណាបានសន្សំលុយបានច្រើន រួចក៏ចែកគ្នា ប្រើតើតង្វើ នេះគេហៅថាលួចអ្នកដតី ប្អូនពីរនាក់រកលក់ជាមួយគ្នាកិនមិនសមលុយខុសមិនទៅមានមានទៅលួចគេហីមិនអត់អត់យល់មានបងប្អូនពីរនាក់លក់ដូរជាមួយគ្នារួចខ្ញុំកណា បានសន្សំលុយបានច្រើនរួចក៏ចែកគ្នាប្រើតើទង្វើគេហៅថាលួចអាខណ្ឌសន្សំលុយហ្នឹងឬក៏សន្សំអាលុយដែលមិនមែនរបស់យើង បើសំលុយយើងចំណេញជាថ្លៃឈ្នួលរបស់យើងមានស្អីទៅលួចកោដាសួរថា តើក្នុងសម័យពុទ្ធកាល មនុស្សមាន ការស្រឡាញ់ភេទដូច គ្នាដូចសម័យបច្ចុប្បន្នឬអត់ពួកគាត់ធម្មជាតិតាក់តែងឲ្យគាត់คล้ายជាអញ្ចឹងតែបើមើលរូបរាងបើប្រុស ក៏ជាប្រុសបើស្រីក៏ជាស្រី មានតា បានជាថាមានហ្នឹងដោយសារបើយើងសិក្សាពីទ្វាមគ្គ30មានដូចជារឿងអប្រមចរិយសិក្ខាបទទ្វាមគ្គ30ដែលប្រព្រឹត្តទៅដាច់សិលហ្នឹងមានដល់ទៅ30មនុស្សស្រី មានទ្វា3គឺមាត់ហើយនិងខាងក្រោម2មនុស្សប្រុសមានទ្វា2ដែលប្រព្រឹត្តទៅដាច់សិលគឺមាត់មួយនិងខាងក្រោមមួយឃើញទេអញ្ចឹងបើរៀបរាប់កន្លែងហ្នឹងមានន័យថាប្រុសហើយប្រុសហ្នឹងអាចប្រព្រឹត្តរឿងហ្នឹងបានតាំងពីនោះមកម៉េះមុនហ្នឹងទៅទៀតអញ្ចឹងមនុស្សស្រីនិងមនុស្សប្រុសពីរហ្នឹងមានទ្វាមៈ5បូកនឹងមនុស្សខ្ទើយបូកនឹងសត្វដេរិឆានអីទៀត មិនតែតែមនុស្សហើយមនុស្សទេមួយសត្វដេរិឆានហ្នឹងក៏ប្រព្រឹត្តដែរសម័យមុនលោកខ្លះទៅមួយមេស្វាក៏មានដែរបើដូចយើងឥឡូវមិនដឹងថាល្បីប៉ុណ្ណាទេលោកមួយអង្គនោះបិណ្ឌបាតទៅឆាន់ក្នុងព្រៃហើយដល់ពេលសល់បាយក៏ចេះឲ្យមេស្វានឹងស៊ីទៅស៊ីនេះញីនឹងវាចេះតែប៉ែងគូតឲ្យញយញយញយលោកនឹកឃើញក៏ប្រព្រឹត្តជាមួយ មេស្វាហ្នឹងទៅ អាក្រក់ស្ដាប់ពេករឿងហ្នឹងប៉ុណ្ណាអើយមានសពគ្រប់នឹងឯងធម្មជាតិវាមិនខុសគ្នាទេបើកាលកាលនោះវាអត់មាន Facebook វាមាន Facebook អូអស្ចារ្យយ៉ាងក្រៃអាវុធបល័យលោកទៀតអឺប៊ុនធឿនពីបៃលិន មានមន្ទិលក្នុងចិត្តមួយសុំសួរតើការដុតធូបទៀនទីនឹងស្រអៀណាមិនស្រាទេមាន ទាំងគ្រឿងសំណែន ក្នុងថ្ងៃសិលជូន ដល់បុព្វការីជនឬអ្នក មានគុណដែលបានស្លាប់ទាំងដែលកាលគាត់នៅ រស់ហាក់ដូចមិនយកចិត្តទុកដាក់នឹងគាត់ផងហើយអានឹងនិយាយច្រើនហើយណា អាត្មាសូត្រកំណាបមួយឲ្យស្ដាប់ចុះកំណាបរបស់ចាស់បុរាណយើងស្ដាប់ឲ្យយល់អឺស្អីអឺផ្លេចហ្នឹងធ្វើទៀនឲ្យតន់ខែភ្លឺធ្វើទៀនជាមួយឪពុកម្ដាយណា ជាមួយអ្នកមានគុណណាក៏ដោយ ធ្វើទៀនឲ្យតន់ខែភ្លឺ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 យកបាយឬនំមកហូបសម្ល មិនមានត្រេកអរបូជាឡើយ កូនអើយខ្ញុំ ផ្ដាំដាស់គំនិតដែលអ្នកបានគិតនៅឯក្រោយបើអ្នកមាន គុណនៅរស់ឡើយកុំឲ្យស្ដាយក្រោយខានបូជា ស្លាប់ហើយស៊ីមកាទេណែដូចញោមថ្មនឹងស្លាប់មួយហើយ នៅតែញោមស្រីចឹងអ្នកដែលថ្មគិតហ្នឹងគឺញោមស្រីញោមប្រុសមួយឆ្នាំគិតម្ដង ទៅតាមប្រពៃណីចឹងទៅហ្នឹងហើយចឹងមិនខ្ញុំស្រីថ្ងៃមុនគាត់សុំនិយាយទុកឲ្យហើយគាត់ផ្ដែផ្ដាំកូនចៅអស់ហើយខ្លាចអត់បានផ្ដាំដូចញោមប្រុសញោមប្រុសគាត់បានសរសេរទុកខ្លះកន្លែងចុងក្រោយដែលគាត់និយាយថា បើកូនដឹងគុណម៉ែនឹកម៉ែមែនស្ដាប់អ្វីដែលម្ដាយនិយាយនឹងទៅ បងប្អូនចេះស្រឡាញ់គ្នាតែថែរក្សាគ្នាហើយបើមិនធ្វើល្អដល់គ្នានឹងគ្នាទេពួកកូនទាំងអស់សិតតែកូនដែលម៉ែស្រឡាញ់ហើយបើអ្នកស្អប់គ្នាឯងមានតែស្អប់កូនដែលម៉ែស្រឡាញ់អញ្ចឹងបើស្អប់មនុស្សដែលម៉ែស្រឡាញ់ហើយមិនបាច់មកយំមុខភ្នោមកដឹងគុណម៉ែអីទេម៉ែមិនដឹងទេ គាត់និយាយទុកហើយបាទអាត្មាថាល្អដែរវីដេអូហ្នឹងបើអាត្មាត្រូវស្លាប់ក្រោយញោមពេលបនញោមអាត្មាចាក់វីដេអូហ្នឹងឲ្យកូនមើលប៉ុន្តែគីឡូអាត្មា ទៅមុនអានឹងបានចាក់ដែរឈួនទូច តើត្រូវធ្វើចិត្តបែបណា ដើម្បីកាត់បន្ថយការទើសចិត្តនៅពេលដែលយើងរស់នៅជាមួយមនុស្សខ្ជិលអស់កាយអឺធ្វើចិត្តបែបណាហ្នឹងគឺយើងអត់តន់យល់សភាវៈធម៌ថាធម៌ទាំងឡាយជាអនត្តាធម៌ទាំងឡាយកើតអំពីបច្ច័យ ចិត្តដូចគ្នាចិត្តតោះចិត្តទៅ យើងមិនបង្កើតវា ទេ វាត្រូវទៅទៅតែមកណាឃើញវាអនត្តាវាអត់ស្ដាប់យើងទេចិត្តក៏ជាធម្មជាតិដែរអញ្ចឹងអត់មានធ្វើបែបណាទេព្រោះចិត្តវាមិនវាចឹងហើយប៉ុន្តែយើង បន្ថែមគ្រឿងផ្សំឬក៏ដកគ្រឿងផ្សំរបស់ ចិត្តចេញសួរថានៅពេលដែលចិត្តទៅនឹងចិត្តប្រកបដោយស្អីគេ ថាចិត្តប្រកបដោយទោសៈប្រកបដោយអ៊ីសាប្រកបដោយកុកកច្ចៈណាគ្រឿងផ្សំរបស់ចិត្តអញ្ចឹងចិត្តពេលហ្នឹងវាខ្វះអីគេអូចិត្តពេលហ្នឹងវាខ្វះមេត្តាវាខ្វះករុណា ខ្វះសេចក្តីអត់ធន់គ្រឿងផ្សំផ្សេងនៅវាខ្វះអញ្ចឹងបានជាយើងត្រូវ ចម្រើនគុណធម៌លះបង់នៅអកុសលធម៌ ចិត្តនៅតែ ជាចិត្តឧទាហរណ៍ដូចទឹកមួយកែវអញ្ចឹងតើយើងត្រូវធ្វើទឹកយ៉ាងណាដើម្បីបាន ទឹកថ្លាមិនទេទឹកនៅតែទឹកទឹកមាន លក្ខណៈពីរជ្រួតជ្រាបហើយនឹងកកខន់លក្ខណៈទឹកអញ្ចឹងទឹកទៅបី ទឹកល្អក៏នៅតែមានលក្ខណៈអញ្ចឹងទឹកថ្លាក៏នៅតែមានលក្ខណៈប៉ុណ្ណឹង ប៉ុន្តែទឹកคลายទៅជាយ៉ាងណាគឺអាស្រ័យគ្រឿងផ្សំរបស់វាកាលណាយើងចម្រើន មេត្តាច្រើនច្រើន នៅ ក្នុងចិត្តភាពសៅមងរបស់ចិត្តវាកាន់តែថយទៅឧទាហរណ៍យើងដាក់សាច់ជូរដើម្បីកាត់បន្ថយ កកនៅក្នុងទឹកហ្នឹងឲ្យវាធ្លាក់ទៅក្រោម ទៅក្រោមទៅក្រោមក្រោមទឹកថ្លាសួរទៅទឹកហ្នឹងទឹកថ្មីឬក៏ទឹកចាស់មិនមែនថ្មីក៏មិនមែនចាស់ក៏ប៉ុន្តែដោយសារគ្រឿងល្អក់ ដែលវាជាប់ជាមួយទឹកវាធ្លាក់ទៅក្រោមដោយសារស្នាដៃសាជូយ៉ាងណាមិញដើម្បីកាត់បន្ថយគ្រឿងបលៈរបស់ចិត្តគឺយើងចម្រើនគុណធម៌ផ្នែកល្អល្អផ្លូវចិត្តឃើញទេចិត្តនៅតែជាចិត្តចិត្តដោយអត្ថាគិតចិត្តដោយអត្ថាដឹង វាប៉ុណ្ណា នៅតែប៉ុណ្ណឹងពុទ្ធីភេលេង ខ្ញុំគិតថាឆ្ងល់ថាវត្តនៅស្រុកខ្មែរឲ្យតែវត្តណា មានការស្រោចទឹក ធ្វើខ្សែកថាពុទ្ធបរិស័ទចូលចិត្តទៅម្លេះព្រោះគាត់នៅភ័យភ័យខ្លាំងហើយក៏អត់ដឹង ទឹះផ្សេងក្រៅពីនឹងអត់ដឹងទឹះផ្សេងក្រៅពីនឹងបើគាត់ដឹងស្អីដែលល្អជាងនឹងគាត់លែងទៅហើយ មើលតែញាតញោមអ្នកស្ដាប់អាត្មាយល់មកគាត់ឈប់ទៅហើយហ្នឹងហើយសួរតែអាត្មាដែរហាមគាត់ទេអាត្មាបញ្យល់មែនណាប៉ុន្តែអត់ដែរហាមទេណាបើចង់ទៅទៅទៅប៉ុន្តែបើយល់ឲ្យនៅតែទៅរឿងរបស់អ្នកអាត្មាចប់ត្រឹមបញ្យល់ឲ្យយល់ដូចតែគ្រូនៅសាលាអញ្ចឹងអ្នកឯងរៀនចប់ច្បាប់ហើយអ្នកឯងមិនទៅធ្វើឡយើរបស់អ្នកឯងអ្នកឯងរៀនចប់ច្បាប់ហើយអ្នកឯងទៅធ្វើចោលជារឿងរបស់អ្នកឯងគ្រូអត់ទទួលខុសត្រូវទៀតទេ ការពន្យល់របស់អាត្មាក៏ដូចគ្នាដែរពន្យល់ឲ្យឃើញតែខុសនឹងត្រូវ ផ្លូវត្រូវនិងផ្លូវខុសយល់ហើយនៅទៅទៀតរឿងរបស់អ្នកវាមិនមែនជានេតិរបស់ខ្ញុំទៀតទេ easy មិនឡាយកណាសំសួរការធ្វើអំពើនឹងដាក់មុន អាគមមានពិតឬទេមានមិនអត់ទេ ប៉ុន្តែពួករបស់ទាំងអស់ហ្នឹងវាត្រូវតែអ្នកណាដែលស្ម័គ្រចិត្តឲ្យវាត្រូវដែរអាត្មាឧទាហរណ៍ប្រទេសមួយដែលគេដាក់អាណានិគមលើបានណាជាប្រទេសបែបម៉េចជាប្រទេសទុនខ្សោយគ្រប់រឿងសេដ្ឋកិច្ចក៏អន់យោធាក៏អន់ការអប់រំក៏អន់អន់គ្រប់រឿងការពេលខ្លួនឯងអត់បាន ដូច្នេះអ្នកដែលមានអំណាចលើគេដាក់អាណានិគមឡើងបាលើបានហើយ គេវាយចូលបានហើយអំពើក៏ដោយស្នេហ៍ក៏ដោយខ្មោចព្រាយបិសាចក៏ដោយដូចគ្នាកាលណាយើងមិនខ្លាំងលើខ្លួនឯងពួកហ្នឹងវាជាបំភ័យបានណាហើយដូចយើងស្លន់ស្លោ នៅពេលដែលយើងជឿរបស់ហ្នឹងមានន័យថាយើងស្លន់ស្លោលឺលឺថាស្រោចទឹកប្រកែស្អីស្អីស្អីអញ្ចឹងណាយើងមានន័យថាយើងស្លន់ស្លោ យើងអត់ម្ចាស់ការខ្លួនឯងយើងគ្រប់គ្រងរូបកាយខ្លួនឯងអត់បាន ដល់អញ្ចឹងមានស្អីការពារខ្លួនដល់តែចិត្តយើងវាជ្រួលច្បល់ស្រាប់អាមុនវិជាការមកពំពួកចិត្តយើងបានអញ្ចឹងត្រូវស្នេហ៍ទៅត្រូវខ្មោចចូលទៅសំមុខហើយអាត្មាបង្រៀនមនុស្សឲ្យមនុស្សខ្លាំងមនុស្សអត់ព្រមខ្លាំងខ្លួនឯងមនុស្សនៅតែធ្វើឲ្យខ្លួនឯងខ្សោយវាសំមុខហើយនឹងធ្វើមិនទេអត្តាហិអត្តណោនិយថោ ខ្លួនឯងជាទីពឹងរបស់ខ្លួនឯងណាមុនការពារកោហិនីថោបរោសយាតើនរណាជាទីពឹងរបស់យើងបានអត្តនាហិសតន្តេអ្នកថាបើបុគ្គលទូនមានចិត្តខ្លួនឯងបានហើយពង្រៀនខ្លួនឯងឲ្យមានពលឺអត្តនាហិសតន្តេនេថាំងលបតិទុលភੰងនឹងបាននៅទីពឹងដែលគេបានដោយកំរោ ឲ្យតែមានដំណឹងផ្លូវចិត្តយល់ដឹងការពិតដោយប្រសូតមួយព្រះអង្គសម្ដែងថា មនាលភិក្ខុទាំងឡាយឲ្យតែអ្នកទាំងឡាយ មានព្រះពុទ្ធជាទីរលឹក មានព្រះធម៌ជាទីរលឹកព្រះសង្ឃជាទីរលឹកត្រូវតាមពិតហើយនោះតថាគតធានាសូមបីអំណាចមាក៏ជ្រៀតជ្រែកចិត្តអ្នកមិនបានដែរមិនបាច់ថាមនុស្សធ្វើអំពើសាមញ្ញធម្មតាទេ សូម្បីអំណាចមារក៏ជ្រៀតជ្រែកចិត្តអ្នកមិនបានដែរប៉ុន្តែអ្នកដែលដល់ប្រតនត្រ័យជាទីពឹងទីរលឹកហ្នឹងស្ដាប់អាត្មានិយាយខាងដើមមកវិញមិនមែនដូចអ្នកលក្ខណៈទី1មិនមែនដូចលក្ខណៈទី2មិនមែនដូចលក្ខណៈទី3ទេគឺលក្ខណៈទី4ដឹងដោយប្រពៃដឹងដោយយល់ដឹងដោយយល់ធម៌ដឹងដោយភ្លឺថ្លាក្នុងចិត្ត សន្សើយតូចថាអំបោះក្រហមមានលក់នៅវត្តទៀនម្ចាស់ហ្នឹងហើយទីផ្សារអំបោះក្រហមគឺនៅទីវត្តអតិថិជន គឺញាតិញោមនឹងឯងហើយអ្នកលក់គឺអ្នកវត្តនឹងឯងអើយនមោតសៈអាមនព្រះអូខ្ញុំកណាឃើញប្រសងសពថ្ងៃស្រោចទឹកឲ្យញាតិញោមជាច្រើនតើក្នុង សម័យពុទ្ធមានពិធីស្រោចទឹកដែរឬទេ ហើយពុទ្ធ មានតេះឌីល ដល់ប្រសងនឹងដែរឬទេនៅក្នុងសម័យពុទ្ធកាលតាមប្រវត្តិយើងសិក្សាមកអត់មាន ឡើយសូម្បីតែម្នាក់បើមានមានប្រវត្តិព្រះអនន្តអីក្រុងវេសាលីវាកើតទូរភឹកអីមួយធ្វើតែម្ដងហ្នឹងក៏មិនមែនទៅស្រោចដាក់មនុស្សដែរជាមុនតំណាងចិត្តមេត្តាដើម្បីផ្សព្វផ្សាយដល់ពួកអមនុស្សអត់មានទៅស្រោចដាក់ក្បាលពីណាម្នាក់ទេ មានហើយលោកស្រោចទឹកហ្នឹងគេយកតែរឿងហ្នឹងយកមកអាង ដើម្បីការពាររបបរបស់គេតទៅទៀតប្រាប់ថាអណនអត់មានស្រោចដាក់ក្បាលយាយណាទេអត់មានទេហើយមុននោះតំណាងចិត្តមេត្តាហើយស្ដាប់ក្នុងហ្នឹងមើលគឺបបួលពួកអមនុស្សហ្នឹងមកជ្រះថ្លាជាមួយបរតនត្រ័យហត្ថរតនសោតឃើញទេពួកភូតឯណាជាទេវតានៅ លើផែនដីក្តីពួកភូតឯណាជាទេវតានៅលើអាកាសក្តី នៅនាដើមព្រឹកខ្សែនៅព្រាញាស្ដាតឡាយក្ដីណាចូលមកប្រជុំគ្នារួចហើយស្ដាប់នៅព្រះបរិត្តហ្នឹងហើយនៅក្នុងរតនសូត្រគឺបញ្យលឲ្យគេយល់ពីគុណតម្លៃប្រតនត្រ័យប្រសូតហ្នឹងមាននិយាយមួយមនុស្សណានិយាយមួយពួកអមនុស្សណាដល់ពេលអញ្ចឹងពួកហ្នឹងវាលែងធ្វើបាបមនុស្សទៅ រឿងផ្សេងគ្នាចេះទេបំណងផ្សេងគ្នាយើងយកធัวព្រះអរិយបុគ្គលយកទៅធ្វើដោយចិត្តបរិសុទ្ធហើយយកទៅរយរលុយសោះហើយយើងចេះថាអាងលោកក៏ធ្វើដែរណាយើងមើងងាយលោកណាចិត្តលោកស្អាតណាមិនមែនជាប់លុយជាប់កាក់ទេមែនទេអាងអាងអាងមួយមនុស្សខូចដូចគ្នាអីទៅមនុស្សអាក្រក់ដូចទេវតាអីទៅខ្ញុំអាងហើយយកព្រះអនន្តយកមកអាងឯងអាងរឿងរបបរបស់យើង អាងវាមិនត្រូវ សំខៀវខៀវសំសួរតហេតុអ្វី បាន ជាមនុស្សឆាប់អន់ចិត្តម្លេះឆាប់អន់ចិត្តមកវាចិត្តវាអន់ចិត្តនឹងវានៅអន់វាចិត្តនឹងវាល្អចិត្តនឹងវាខ្លាំងវាងាយអន់ដែរមិនដែលវឹកហាត់មិនដែល ស្ដាប់ផងធ្វើម៉េចឲ្យវាចិត្តនឹងអូនាឡិកាប្រាប់ថាដល់ម៉ោងហើយ នឹងហើយសូមអរគុណចំពោះការតាមដាន ស្ដាប់ទស្សនាគិតពិចារណាទាំងអស់គ្នា មានប្រមាណជា450នាក់ដែរដែលតាមមកដល់ពេលនេះដល់ពេលនេះសូមបញ្ចប់ធម្មកថានឹងការឆ្លើយសំណួរនឹងជួបគ្នានៅសប្តាហ៍ក្រោយតាមពេលវេលានឹងម៉ោងដដែលសូមនមស្ការលានិងចម្រើនពរលាចម្រើនពរលា ចម្រើនពរលាចម្រើនពរលាចម្រើនពរលាចម្រើនពរលា